ភួយចាំបាច់រុំ នោមម្នាក់បងកំពុងតែ ស្រឡាញ់តែពីពេលនេះតទៅបងជួបតាមដានបងមិនចង់ដឹងរឿងអតីតអូនប៉ុន្មានបើអូនមិនតន់អស់ចិត្តស្រឡាញ់នោះគេត្រឡប់ទៅរកគេ បងបំពេញមាមេឈ្មោះជាសងសាមិនចង់ឮពីអតីតលឺម្ដងម្ដងវិចិត្រគិតនោះគិតគិតថាពីមុនគេទៅអ្វីខ្លះដែរអូន បានធ្វើឲ្យស្ងួនគិតពីគេមិនឈរតែងតែគិតពីរូបស្ងួន គិតដល់អូនគ្រប់ពេលគ្រប់នាទី ឆ្នាំនេះមិនដូចឆ្នាំមុនឆ្នាំនេះគ្មានមុំក្បែរដូចមុនទេខោនដោនឆ្នាំនេះគេងនឹកមៀមេដឹងទេថាបងនឹកអូនខ្លាំងណាស់ គ្រាកូនឡងកាលនៅក្បែរស្រី អូនប្រាប់ថាគ្មានថ្ងៃអូនទៅចោលបងតែមិនដេចពេលនេះធ្វើបែបនេះអូនមិនដេញទុំឲ្យបងនៅតែម្នាក់ ឆ្នាំមុនអូននៅក្បែរបងឆ្នាំនេះនួនល្អងដេកបាត់ជីវ៉ាបានទាំងសំលេងបាត់ទាំងចាស់តងតាមិនដឹងបាត់ទៅណា ោនដោនឆ្នាំនេះដេកនឹងត្រានត្រោយទេវតាលោកអើយជួយហៅវិលវិញផងគុំឲ្យឆ្នាំក្រោយរូបខ្ញុំនៅសៅម៉ងដូចឆ្នាំនេះទៀតអី មុនអូននៅក្បែរបងឆ្នាំនេះនួនល្អងដេចបាត់ជីវ៉ាបានទាំងសំលេងបាត់ទាំងចាតងតាមិនដឹងបាត់ទេណាហើយខោនដោនឆ្នាំនេះដេកនឹកត្រានត្រោយទេវតាលោកអើយជួយហៅវិលវិញផងគុំឲ្យឆ្នាំក្រោយរូបខ្ញុំនៅសៅមក ដូចឆ្នាំនេះទៀតអីអ ញាក់ពីគេងទេដែរបងញាក់ពីគេងបងតែងតែនឹកសុំលេងសុំលេងរបស់ បងភ្យាពីគេងពេលដែលបងភ្យាពីគេងបងតែងតែនឹកសុំលេងសុំលេងរបស់ស្រីអូនខនមកសួរបង មិនដឹងប្រវត្តិទេថារូបនាមឯងគឺជាមនុស្សបែបណាអូនប្រាប់ថាអូននៅឯកាអូនមិនដែលមានស្នេហាធ្វើឲ្យរីមរាលងស្នេហ៍អូនហើយតែយូរ ប្លែកពីធម្មតាពេលនេះទៅដឹងថា 墙。 ខ្ញុំលួចស្រឡាញ់គេ តែមិនដឹងប្រវត្តិទេ ថារូបនាមឯគឺជាមនុស្សបែបណា អូនប្រាំថាអូន មេបាយមានគេទៅវើយឲ្យបងធ្វើចិត្តបែមណាបើបែដងបងកំពុងតែពេញស្រឡាញ់ចង់ក្រោយបងត្រូវដើរចេញដើរចេញមិនចង់មានឈ្មោះរនដើមសងសាគេ សុខចិត្តទ្រាំរស់នៅឯកាក៏មិនដណ្ដើមសងសាគេបើដឹងមុនតាអូនមានសងសាក៏បងមិនដាក់ចិត្តស្នេហ៍មិនចង់យកខ្លួនទៅក្បែរស្ដាយចិត្តដែលខំលួចស្នេហ៍ឃើញភ្លៀងស្រឡាញ់ផ្លើតរូបឃើញសម្រស់ដូចទេពអប្សរមកឃើញរូបរាងអូនស្អាតកើតតារូបអូនជាស្រីល្អការពិតមានមេឃមានចិត្តស្មោះសរនោះឡើយ បែបនេះទៀតអីឈុំធ្វើបែបចិនប្រងគេដល់